Morning Day និងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះនេះជាពេលវេលាដែលខ្ញុំក្រោកពីដំណេកយើងនិយាយថាគេក្រោកពីដំណេកហើយអ្នកនរគ្នាក្រោក get up មកមកដែរ complete ចូល comment នៅក្រោមវីដេអូម្នាក់មួយផងថាអ្នកនរគ្នាក្រោកហើយអ្នកនរគ្នាធ្វើអ្វីខ្លះហើយនៅពេលដែលជាទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំក្រោកឡើងខ្ញុំគឺរៀបចំកន្លែងគេងឲ្យបានស្អាតដើម្បីឲ្យមានអារម្មណ៍ថាវា fresh នៅពេលព្រលឹមឡើងកុំឲ្យមានភាពស្មុគស្មាញមន្ទិលនៅក្នុងខួរក្បាលរបស់យើងហើយការរៀបចំរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេគឺខ្នើយអោបផ្នែកអីខ្ញុំកន្លែងខ្ញុំគេងយូរអត់មានអីស្មុគស្មាញច្រើនទេអញ្ចឹងអឺការរៀបចំក៏វាលឿនដែរហើយអ្នកនរគ្នា get up មកម៉ានកុំភ្លេចណាចូល comment នៅវីដេអូនេះទាំងអស់គ្នាណាវីដេអូនេះដែរគឺនិយាយអំពីការរៀបចំមុននឹងខ្ញុំចេញទៅធ្វើការហើយជាទម្លាប់របស់ខ្ញុំមុននឹងទៅធ្វើការគឺខ្ញុំធ្វើអ្វីខ្លះ ហើយក៏បានរៀបចំលាបពាក់ក្អាលឲ្យបានស្អាតរៀបចំជាបែបលក្ខណៈសាមញ្ញសាមញ្ញព្រោះនៅកន្លែងធ្វើការខ្ញុំគឺស្ថាប័នឯកជនអញ្ចឹងគាត់មិនជាបញ្ហាទេឬសម្លៀកបំពាក់អញ្ចឹងខ្ញុំពាក់អាវយឺតមួយហើយខោកបយមួយហើយពាក់នាឡិកាបក្រហមតាមពិតទៅវាវាមិនស៊ីនឹងស្បែកខ្ញុំប្រហែលទេព្រោះដោយសារស្បែកខ្ញុំវារៀងខ្មៅអញ្ចឹងយើងពាក់ពណ៌ក្រហមទៅវារៀងឆើតតិចប៉ុន្តែធ្វើម៉េច ជាក្តីស្រឡាញ់របស់យើងអញ្ចឹងណាអញ្ចឹងវាពាក់បោកហមទៅវាកុំកប់ចិត្តភ្នែកអានេះទៅយើងស្រឡាញ់ខ្លួនឯងពាក់អាហ្នឹងហើយក៏មុននឹងខ្ញុំចេញទៅធ្វើការក៏ខ្ញុំមិនភ្លេចនោះដែរជាមួយនឹង lotion QUU Derma Supervisor វាជួយអឺថែរក្សាស្បែកមុខយើងឲ្យវាទន់ហើយភ្លឺរលោងហើយជួយឲ្យស្បែកយកមុខយើងមានសំណើម ចឹងជាទម្លាប់របស់ខ្ញុំគឺមុននឹងចេញទៅធ្វើការគឺខ្ញុំលាបវាជារៀងរាល់ថ្ងៃជាប្រចាំ ដើម្បីថែរក្សាស្បែកមុខរបស់ខ្ញុំ បន្ទាប់មកទៀតគឺខ្ញុំជ្រើសរើសយក sunscreen ជាប្រភេទ Kerosene ដែលយើងលាបពីលើ lotion ដើម្បីជួយថែរក្សាស្បែកមុខយើង ការពារកម្ដៅថ្ងៃកុំឲ្យវាចាំងមកស្បែកមុខយើងហើយវាធ្វើឲ្យស្បែកមុខយើងស្រក់អាប់អញ្ចឹងក្នុងការលាបនេះដែរគឺខ្ញុំលាបពីរតង់បន្ទាប់ពីលាប lotion ហើយគឺខ្ញុំលាប sunscreen ពីលើមួយតង់ទៀតដើម្បីឲ្យស្បែកមុខយើងកាន់តែមានភាពជឿជាក់និងស្រស់ស្អាតជាងមុន។ បាទអ្នកនរគ្នាចង់បានភាពវ័យក្មេងនិងស្រស់ស្អាតព្រឺលងស្បែកមុខព្រឺលងដូចខ្ញុំគឺកុំភ្លេចណា QUU និង sunscreen របស់ Kerisiv របស់យើងហើយមានលក់គ្រប់សាខារបស់ Revlon ទាំងអស់ថាទីរួមខេត្តខេត្តនានានិងទីក្រុងភ្នំពេញទេមានច្រើនបណ្ដាសាខេត្ត ហើយទៅក៏ខ្ញុំមិនភ្លេចដែរគឺវ៉ែនតាពីព្រោះថាខ្ញុំរៀបមញោបដែរអញ្ចឹងណាអញ្ចឹងយើងក៏មិនភ្លេចដែរនេះជាការរៀបចំរួចហើយគឺយើងមានកតាបមួយហើយនឹងវ៉ែនតាពីព្រោះថាការតែងខ្លួនរបស់ខ្ញុំទៅធ្វើការគឺសាមញ្ញសាមញ្ញពាក្យពាក្យសាមញ្ញសាមញ្ញដែរព្រោះដោយសារស្ថាប័នរបស់ខ្ញុំគឺគាត់អឺអាចឲ្យយើង freestyle បានអញ្ចឹងយើងអត់បាច់ចាំតែងខ្លួនកបាត់កអត់អីទេហើយនេះជាផ្លូវដែលខ្ញុំទៅធ្វើការ

ម៉ូតូរយៈពេលអស់2លានម៉ោងមកយើងក៏បានមកដល់ office កន្លែងធ្វើការរបស់យើងនេះជាកន្លែងចំណតម៉ូតូរបស់ខ្ញុំហើយខ្ញុំក៏ធ្វើការដាក់ម៉ូតូហើយក៏ខ្ញុំឡើងទៅលើ យើងឡើងតាមខាងចរាឡើងទៅលើអញ្ចឹងនេះជា office របស់ខ្ញុំដែលខ្ញុំធ្វើការរាល់ថ្ងៃហើយវាក៏ជាទីកន្លែង ផ្ដល់បទពិសោធន៍ហើយនឹងអ្វីជាអនុស្សាវរីយ៍អ្វីៗច្រើននៅក្នុងនឹង ចឹងចាំពេលដែលខ្ញុំទៅនេះចាំខ្ញុំ detail ប្រាប់អ្នកទាំងអស់នេះហើយមកដល់យើងក៏មិនភ្លេចដែរគឺការ scan កញ្ចៅដៃហើយនេះជាកន្លែងបន្ទប់របស់ធ្វើការរបស់ខ្ញុំព្រោះថាកន្លែងធ្វើការរបស់ខ្ញុំគឺរៀងរាល់នៅពេលដែលមកដល់គឺជាតម្រូវរបស់ខ្ញុំគឺយើងបើកកុំព្យូទ័រសិននិយាយលេងចឹងអ្នកទាំងអស់នេះប្រកាសជាមកកន្លែងធ្វើការនឹងទៅបើកកុំព្យូទ័រតែខ្ញុំមិនដែលណាមកធ្វើការបើកអីផ្សេងចោះ ចឹងយើងបើក computer ហើយគឺយើងមើលពិនិត្យមើលឯកសាររបស់យើងហើយនឹងបើក system ព្រោះដោយសារខាងខ្ញុំគឺផ្នែក account ចឹងមាន system សម្រាប់កាន់ហើយនឹងខ្ញុំមួយទៀតគឺមានផ្នែក IT មួយទៀតគឺខ្ញុំអ្នកកាន់ដែរចឹងអញ្ចឹងកន្លែងមិញគឺកតុបរបស់ខ្ញុំគឺគេដាក់ផ្នែកគណនេយ្យចឹងហីតែអ្វីដែលខ្ញុំធ្វើការងារប្រចាំថ្ងៃគឺពីរទី1 account ហើយនឹង IT ផងដែរ ចឹងអ្នកនរគ្នាមើលលេងលេងសិនណានេះជាសកម្មភាពរបស់ខ្ញុំធ្វើការចឹងវាមិនអីធំដុំមានខ្វាត់កមានអីនោះទេ តែគាត់ថាវាធម្មតាធម្មតាចឹងទៅ ការងារវាជាបទពិសោធន៍ហើយវាជាកន្លែងបណ្ដោះបណ្ដាលរបស់យើងឲ្យកាន់តែឈានទៅរកកន្លែងផ្សេងផ្សាយចឹងណាចឹងនេះអ្នកនរគ្នាអាចមើលលេងលេងសិនហើយ breakfast របស់ខ្ញុំគឺនំប៉័ង យើងញ៉ាំនំប៉័ងជាមួយនឹងកាហ្វេទៅតែគ្រាន់តែកាហ្វេខ្ញុំ order វាអត់ទាន់បានអញ្ចឹងវាអត់ទាន់យកមកទេខ្ញុំក៏បានថតអញ្ចឹងទៅអញ្ចឹងយើងមកគឺយើងចុចពេចពេចពេចពេចពេចពេចពេចអីចឹងទៅណាមួយរាល់ថ្ងៃយើងចុចតែកុំព្យូទ័រហើយវាពេចពេចអញ្ចឹងទៅហើយសង្ឃឹមថាអ្នកនរគ្នាមិនធុញនឹងរាល់សកម្មភាពដែលខ្ញុំបានថតនេះដែរព្រោះថា ជាធម្មតាគឺយើងធ្វើវីដេអូដើម្បីចែករំលែកជូនអ្នកនរគ្នាអញ្ចឹងបើមិនពេញចិត្តឬក៏ពេញចិត្តអីក្នុងវីដេអូឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូអីផ្សេងសូម recommend នៅក្នុង comment ណាហើយកុំភ្លេចចូលជួយជួយ subscribe នៅ channel របស់ខ្ញុំអ្នកមួយអ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តនិង power ធ្វើវីដេអូឲ្យអ្នកនរគ្នាមើលទៀតអាចនឹងមានវីដេអូប្លែកនិងកំប្លែកប្លែកអីចឹងណាព្រោះវាជាដំណាក់ដំបូងដែលខ្ញុំឈានមករកការធ្វើវីដេអូនេះផងដែរ ព្រោះវាជា part time របស់ខ្ញុំតិចតួចសម្រាប់ធ្វើវីដេអូនិយាយលេងមួយពុកម៉ែបងប្អូនអរគ្នាអញ្ចឹងទៅព្រោះពេលខ្លះវារៀងធុញដែរអញ្ចឹងណាអញ្ចឹងធ្វើទៅហើយកុំមើលមុខខ្ញុំច្រើនពេកវារៀងចាត់លងអញ្ចឹងណា ចឹងអូខេកុំភ្លេចចូល comment អ្នកនរនេះណាហើយចង់ដឹងថាអ្នកនរគ្នាមានសកម្មភាពប្រហងៃប្រចាំថ្ងៃធ្វើអីខ្លះហើយក្រោកឡើងម៉ោងម៉ានទៅធ្វើការម៉ោងម៉ានចូលធ្វើការម៉ោងម៉ានអីចឹងកុំភ្លេចចូលទៅ comment ក្នុងវីដេអូនេះខាងក្រោមផងណាហើយជួយចែករំលែកនិង share វីដេអូនេះឲ្យបានច្រើនអ្នកមើលអ្នកមួយទៅដើម្បីយើងស្គាល់គ្នាកាន់តែច្រើនចឹងណាកុំភ្លេច comment លេងសួស្តីអ្នកនរគ្នា បន្ទាប់ពីយើងធ្វើការអស់រយៈពេល2លានម៉ោងមកគឺខ្ញុំ break time ម៉ោង12អឺចូលម៉ោង1អញ្ចឹងយើងអាច break បាន1ម៉ោងយើងបន្ទាប់ពីញ៉ាំបាយហើយហើយអញ្ចឹងទៅ5 10នាទីហើយយើងមកធ្វើការញ៉ាំទឹកមុននឹងយើងអាចសង្អមភ្នែកបិទភ្នែកបន្តិចហ្នឹងណាអញ្ចឹងពេលខ្លះយើងធ្វើការហត់នឿយយើងគួរតែសម្រាកខួរក្បាល10នាទី5 10នាទី ក៏វាជាផលប្រយោជន៍ដល់ខួរក្បាលយើងដែរម៉ូតូនៅពេលដែលយើងរត់ច្រើន វានឹងក្តៅម៉ាស៊ីនអញ្ចឹងខួរក្បាលយើងដូចគ្នាអញ្ចឹងពេលខ្លះយើងត្រូវការស្មាក់វាតិចតួចទៅអញ្ចឹងយើងក៏បិទភ្លើងបិទអីយើងសម្រាកវាតិចអញ្ចឹងណាដើម្បីខួរក្បាលយើងបានសម្រាកខ្លះហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងសប្បាយចិត្តនឹងរាល់វីដេអូរបស់ខ្ញុំអូខេបាយបាយជំរាបសួរបាយបាយ